nào thì mình ai down. This one in I go chữ mình ngao đi nè mình ngao rầm lôi đi nè cả hê hê ha ý nè chữ chữ mình ngao đi nè mình ngao ជុំចាំបំផុតសិនតោះត្រង់តោះត្រង់ជាងមើលកត់នៅស្រឡាញ់ក្រាប់ពេញគាត់បងសំខាន់ហេជប់ស្រឡាញ់ក្រាប់ពេញគាត់បងអត់ប្រយោជន៍នៃសុខពិនភ្នំពេលនេះសល់ពិនសមោពេលទុំឆេះខ្លោចឆេះខ្លោចដោយសារតែថ្លៃសុខពេញ មួយទេឲ្យចប់ទាំងគេថាស្បែកប៉ុណ្ណាស្បែកចិត្តស្បែកសាស្បែកចិត្តឡាសាឲ្យណាជីវៈបងសិតរបស់ខ្ញុំគឺដល់ដល់ពោស្បែកអីណែនតែមកធំនឹងលេងតែមកលេងអីស្បែកអត់ក៏បានស្បែកតបអូនមកស្បែកតបបងចោលតាមសាច់ទេកន្លះបងពូនមកមកគិតមួយទេឲ្យចិត្តនឹងគេថាស្បែកប៉ុណ្ណាស្បែកចិត្តស្បែកសាស្បែកចិត្តឡាស្រាប់ឲ្យណាជីវៈបងសិតចងខ្លួននៅសាច់នឹងបងស្ដាយវៃផ្លេតែមកធំដល់តែតែបានលេងអីស្ដាយអត់ក៏បានស្ដាយ ស្រីក្បត់គ្នាទៅក្នុងក្បត់លើកនេះជុំចាប់បំផុតសេះតស្រង់តសុតជាងមើលខនខោនៅស្រឡាញ់ប្រាប់ពេញមាត់បងសំខាន់ពេលឈប់ស្រឡាញ់ប្រាប់ពេញមាត់បងអត់ប្រយោជន៍ដីសុខពិនភ្នំពេលនេះសពពិនសមោបេះដូងឆេះខ្លោចឆេះខ្លោចដោយសារតាហេតុខ្លោច កុំព្រមមានទេព្រោះអូនធ្វើស៊ីផ្លែសបាយយំយកព្រមមកមានអ្នកថ្មីហាហាយកគ្រប់មានទេព្រោះអូនធ្វើស៊ីផ្លែចាមកទៅយំយំយំយំអោយណានៃយំធ្វើការអីយំអោយអចិត្តក្រៅព្រឹកយំដងព្រះសៀលយំដងយំជុំដងទៀតចាំងយំមកតែទៅ យំយំយំអាចណានៃយំត្រូវការអីយំអាចក៏ចិត្តប្រព្រឹកយំម្ដងពេលដៃយំដងយំយំដងទៀតយ៉ាងនោះអាទិត្យបងឈប់ក៏ចិត្តយ៉ាងសិនទៀតក៏បាច់ទៅចានមកគាត់គួយត្រកអាការីចាំសៀតអាយថែមួយទៀតថែមួយទៀតថែមួយទៀត